2 3 4 5 6បាទយើងធ្វើអញ្ចឹងអាហ្នឹងគឺនៅចាស់យើងមើលមួយយេការឈានជើងមែនយើងលើកនៅត្រង់ភ្លឹងអញ្ចឹងហ៎អីអត់ហើយឆ្ងល់